ស្រីស្រីពពោះញ៉ាំថ្នាំជាតិដែរចេះតែធ្វើទុក នេះជាវិធីដោះស្រាយស្ត្រីពពោះត្រូវការថ្នាំជាតិដែកទ្វេដងដើម្បីជួយដល់ទារកក្នុងការផលិតគ្រាប់ឈាមក្រហម ដូច្នេះតាមគោលការណ៍ក្រសួងសុខាភិបាលតម្រូវឲ្យស្រីស្រីពពោះញ៉ាំថ្នាំជាតិដែកមួយគ្រាប់រៀងរាល់ថ្ងៃឲ្យបានយ៉ាងហោចណាស់90គ្រាប់អំឡុងពេលពពោះ3ខែដំបូង និងក្រោយពេលសម្រាលចំនួន42គ្រាប់។ មានស្ត្រីមួយចំនួនមិនបានលេបថ្នាំជាតិដែកគ្រប់ចំនួនតាមការកំណត់នោះឡើយ ដោយមូលហេតុពេលញ៉ាំទៅធ្វើទុក ដូចជាធីងធងឈឺក្បាលវល់មុខក្អួតចង្អោទល់លីមួកលីមួកប្រែទៅជាខ្មៅជាដើម អ្នកខ្លះបោះបង់ការលេបថ្នាំជាតិដែកតាំងពីដំបូងឯខ្លះទៀតញ៉ាំបានពាក់កណ្ដាលទីក៏ឈប់លេបទៅវិញលោកជំទាវវិជ្ជបណ្ឌិតប្រាក់សុភ័ណ្ឌនារីអនុលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា ថ្នាំជាតិដែកមានទាំងជាតិដែកនិងអាស៊ីតហ្វលិកដែលផ្ដល់អត្ថប្រយោជន៍ក្នុងការជួយគាំពៀកោឲ្យមានសុខភាពល្អមិនឆែបមាត់ពុកឆ្អឹងខ្នងកាត់បន្ថយភាពស្លេកស្លាំងរបស់ម្ដាយអំឡុងពេលពពោះចំពោះមូលហេតុដែលស្ត្រីមានផ្ទៃពោះញ៉ាំថ្នាំជាតិដែកទៅចេះតែធ្វើទុកដោយសារថ្នាំនេះមានកម្រិតជាតិដែកច្រើនគ្រូពេទ្យបានណែនាំឲ្យស្រីស្រីមានផ្ទៃពោះញ៉ាំនៅពេលបាយល្ងាច